ក៏ឆក់ដៃក៏ឆក់ជើងខ្ញុំខ្មែរយើងក៏រំទៅរំមកអេគ្រប់ណាគ្រប់គ្រប់គ្រប់នៅស្រុកឯងនៅសบายហេហាសបោបុនតាម្ដងគេម្ដងយើងលាន់ស្ដុំក្តាំម្ដងលិចម្ដងជើងត្រឹមខ្មែរយើងក៏រំចូលក៏រំកោអេ នៅគិតយូរទៅលាក់កូនឲ្យពូពោបីសិនទៅខ្ញុំជាផ្ញើជូនបងប្អូនក្នុងក្រៅ ស្រុកយើងឥឡូវក៏រំស្រួលហេហា នៅស្រុកឯងខាងនេះក៏សែនស្រួលនៅស្រួលមូលស្រុកស្រែខ្មែរយើងលាន់ក្លេខ្លក់កញ្ឆក់ដៃកញ្ឆក់ជើងត្រឹមខ្មែរយើងក៏រំចូលក្រមកោ ស្រួលបួលស្រុកស្រែខ្មែរយើងលន់ផ្លេកខ្លះកញ្ចក់ដៃកញ្ចក់ជើងត្រឹមខ្មែរយើងក៏រំទៅរំមកទេគ្រឹបណាគ្រឹបគ្រឹបគ្រឹបនៅស្រុកឯងនៅសបាយហេហាសបោបុនកាម្ដងគេម្ដងយើងលន់ក្ដួងក្ដាំងម្ដងលេចម្ដងជើងត្រឹមខ្មែរយើងក៏រំជោគរំកោទេ ស្រុកឯងខាងនេះក៏សែនស្រួលនៅស្រួលបួលស្រុកស្រែខ្មែរយើងលាន់ក្លែកក្លក់កញ្ចក់ដៃកញ្ចក់ជើងត្រឹមខ្មែរយើងក៏រំជោគរំកោអេគ្រប់ណាក់រឹបភាពគ្រឹបជើជើជើនាងជើនៅស្រុកឯងសបាយទៅសបាយមកនៅស្រុកឯងងាយទៅងាយមកនៅស្រុកឯងស្រួលទៅស្រួលមកនៅស្រុកឯងសបាយទៅសបាយមក I'm black. всех